ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ ជាកូនកតញ្ញូថែមទៀតឆៃមានមានឃើញម៉ាខ្ញុំមកហ្នឹងអត់ម៉ែនេះនេះនេះក្មួយស្រីស្អាតអ្នកនេះបចុកបចុកបបោឲ្យម៉ែណាតូចតូចជប់សិនតូចនេះអ្នកមីងផ្លែឈើខ្ញុំជួយអ្នកមីងគាត់តែមើលព័ត៌មានឃើញក្មួយព្រឿខ្ញុំរំភើបណាណែព្រោះថាអ្នកដែលចិត្តខាងរបស់យើងនេះគេមានជោគជ័យការងារចឹងណាក៏មិនទៅសើចេញទៅកុំមកយកកូនតូចខ្ញុំណា គ្រាន់តែមើលព័ត៌មានឃើញក្មួយភ្នែកខ្ញុំរំភើបណាស់នេះព្រោះថាអ្នកដែលចិត្តខាងរបស់យើងនេះគេមានជោគជ័យការងារជាងនរណាក៏មិនទៅសើចេញចេញចេញចេញចេញខ្លាំងចេញកុំកុំមកប៉ះគូខ្ញុំណាកុំចង់ចង់ចង់យកកូនតូចខ្ញុំណាខ្ញុំខ្ញុំមិនអោយទេខ្ញុំខ្ញុំខ្ញុំមានកូនតូចតែម្នាក់ទេចេញចេញទៅចេញទៅកុំកុំមកយកកូនតូចខ្ញុំណាម៉ែគាត់គឺជាមនុស្សល្អតាគាត់គ្រាន់តែចាប់ដៃខ្ញុំតាម៉ែ កុំកុំកុំមកប៉ះកូនខ្ញុំណាខ្ញុំខ្ញុំមិនឲ្យកូនខ្ញុំទេកូនខ្ញុំមានតែម្នាក់តែប៉ុណ្ណោះចេញចេញទៅមកមនុស្សអាក្រក់ម៉ែពួកគាត់មនុស្សល្អតាម៉ែបងស្រីពួកខ្ញុំណាមិនមែនយកកូនរបស់ទេគឺខ្ញុំគ្រាន់តែចាប់ដៃគេតែប៉ុណ្ណោះឲ្យខ្ញុំសុំទោសលោកពូណាមីងព្រោះថាម៉ែខ្ញុំគឺតាំងពីដើមមកអញ្ចឹងឯងអញ្ចឹងលោកពូណាមីងខំប្រកាន់អីណា អូមិនដឹងមីងទៅសិនហើយកាត់ខ្មៅទៅណាវ៉ាកូនកូនហ្នឹងហើយវ៉ាវ៉ាទៅណាមីងមីងមីងមីងកុំរំខានទុកឲ្យខ្ពស់គេកាត់ទេតាក្អាយដែរ ឲ្យថ្ងៃមុនកាត់ហើយនៅហើយតាខ្ញុំកំពុងតែគិតដែរថាត្រូវធ្វើឲ្យពីណាប៉ុន្តែឥឡូវបងឯងសួយអឺអញ្ចឹងបងចង់ធ្វើរបៀបសពតមនុស្សចាស់ឲ្យគាត់មែនទេបាទគាត់មែនទេកាត់បែបជាមនុស្សចាស់កាត់កាត់កាត់សពតថ្មីមកមួយទៀតអញ្ចឹងមិញមិញអាចពាក់ជាមួយនឹងអាវអាវថ្មីណ៎មិញមិញមិញសុំសួរមួយណា តើមីងមីងអាចស្លៀកសំពត់សំពត់ថ្មីនឹងនឹងអាវថ្មីនេះទៅទៅ ទៅវត្តនៅនៅពេលជុំជុំបានអត់ក្មួយចាបានតាមីងអឺអញ្ចឹងខ្ញុំសូមវាស់ខ្លួនមីងសិនណាចាចាចា គុណតូចអត់ហូបហូបបាយជាមួយគ្នាណាអូមួយគូស្រួយស្អាតក៏ចុកបាយម៉ែមិនក៏ទៅយូរម៉េះខ្ញុំឃើញគាត់អង្គុយចាំយូរហើយហើយខ្ញុំក៏បញ្ចុកជំនួសតូចតែម្ដងទៅអូហើយណាមួយខ្លាចគាត់ខូចកាពះផង មនុស្សចាស់ត្រូវតែហូបបាយទៀងពេលណាខ្ញុំអរគុណលោកដែលបានបញ្ចុកបាយម៉ែខ្ញុំអូយអរគុណអីទៅ យើងជាអ្នកធ្វើការជាមួយគ្នាតើមានរឿងច្រើនណាស់ដែលយើងមិនអាចមើលភ្នែកបានសំបីតែរឿងខ្លះ លក្ខមានរឿងអីអូគ្មានអីទេខ្ញុំឃើញតូចនៅជាមួយម្ដាយតូចគឺគួរឲ្យអាណិតខ្ញុំចេះតែជួយទៅព្រោះមនុស្សទូទៅគេអាចមើលមកតូចក្នុងផ្លូវមិនល្អតែសម្រាប់ខ្ញុំអត់ដែលគិតលើតូចអក្រក់អី សុំតោសុំតោណាក្មួយមីមីមីប្រហែលជាជាក្តាស់សាយហើយឡាខ្ញុំសុំតោណាចាំចាំខ្ញុំជួយជួយឲ្យអត់អីទេវាតិចតួចទេអកុំឲ្យប្រឡាក់ដៃតែប៉ុណ្្នឹងអត់អីទេ ខ្លាំងខ្លាំងទាំងអស់គ្នាមួយមកអូបាទចាបងប្អូនណាឃើញថាបាយបងប្អូនរយៈពេលច្រើនសប្តាហ៍ថ្ងៃនេះយើងបានត្រឡប់មកជួបបងប្អូនម្ដងទៀតជាមួយនឹងការប្រគំតន្ត្រីតែផ្សាយផ្ទាល់ពី Studio Bayon ស្ទឹងមានជ័យចាជឿជាក់ថាបងប្អូនគិតពេញពេញពីពីងឯងឯងចង់ចង់ចង់ឡើងមកនៅផ្ទះយើងណានេះឯងចង់ចង់ចង់មកមកមកមកខាងកូនតូចទេ យើងយើងយើងមិនឲ្យឯងមកនៅនៅនៅផ្ទះយើងទេចង់ចង់មកមកមកមើលទូទូទូជាមួយនឹងយើងហ៎យើងយើងមិនឲ្យឯងឯងមកនៅទេយើងយើងរកអីបោះឯងឯងចេញយើងយើងបោះឯងអស់មិនឲ្យឯងមកមើលទូទូជាមួយនឹងយើងទេ យើងនឹងបោះបោះបោះឲ្យឲ្យស្អាតបោះឯងឲ្យអស់បោះឯងឲ្យអស់បោះឯងអស់អស់អស់យើងយើងបោះឯងអស់បោះឯងអស់បោះបោះឲ្យឲ្យស្អាតបោះឯងឲ្យអស់បោះឯងអស់បោះឯងអស់អស់អស់អស់ បាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាននេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ហូចូលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនយើងយើងបោះបោះបោះឲ្យស្អាត bộ ảnh ó bộ ảnh ó bộ ảnh ó họ ó ó chưa dự bộ ảnh ó bộ ảnh ó bộ bộ ở ở ở xã bộ ảnh ó bộ ảnh ó bộ ảnh ó họ ó ó ó ó ó Mai ម៉ែម៉ែឆាប់ដឹងខ្លួនឡើងម៉ែម៉ែមានរឿងអីនោះម៉ែម៉ែម៉ែឆាប់ជាក់ឡើងម៉ែម៉ែក្រោកឡើងម៉ែម៉ែកុំធ្វើខ្ញុំភ័យណាម៉ែដឹងខ្លួនឡើងម៉ែម៉ែម៉ែជាឡើងម៉ែអឺនេះតូចគាត់មានរឿងអីនឹងមិនគាត់ដួលស្លាប់ចឹងខ្ញុំមិនដឹងទេ ប្រហែលជាធ្លាប់លើកអីមើលទៅមើលឥឡូវលើកគាត់ដាក់លើកក្រែសិនទៅនឹងឲ្យចាំខ្ញុំទេហៅពេទ្យតោះលឿនចាំឡើងដឹងខ្លួនឡើងម៉ែហើយបដាយរបស់លោកគ្មានអ្វីធំធ្ងន់នោះទេគាត់គ្រាន់តែមានរបួសសត្វស្បែកលើក្បាលតែប៉ុណ្ណោះតែមានរឿងមួយទៀតចង់ឲ្យលោកដឹងរឿងអីទៅលោកគ្រូប៉ែតឆាំនិយាយមកលោកគ្រូប៉ែត គាត់ជាមនុស្សចាស់កាលណាគាត់ធ្លាក់គូតមកខ្លាំងបែបនេះធ្វើឲ្យប៉ះពាល់តម្រងនំនឹងឆ្អឹងតែឆ្អឹងខ្ញុំមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេលុះត្រាតែលោកនាំគាត់ទៅពិនិត្យនៅឯមន្ទីរពេទ្យអញ្ចឹងបានន័យថាម្ដាយរបស់ខ្ញុំគាត់មានបញ្ហាតម្រងនោមខ្លាំងមែនទេបាទព្រោះគាត់ធ្លាក់អុកគូដល់ថ្នាក់ស្លាប់តម្រងនោមមនុស្សចាស់ងាយនឹងខូចពេលដែលជួបគ្រោះថ្នាក់អ្វីមួយ ដូច្នេះគាត់នឹងអាចនោមដោយមិនដឹងខ្លួនគ្រប់ពេលជាការពិតមែនទេលោកគ្រូប៉ែតត្រឹមត្រូវហើយម៉ែតូចកុំបារម្ភពេកយើងនឹងមានវិធីព្យាបាលមីងជាមិនខានខ្ញុំនឹងនៅក្បែរគាត់ជាមួយនឹងតូចណា ខ្ញុំអរគុណបាទជីតូចចាប់ទុកថាខ្ញុំជាមនុស្សម្នាក់ដែលនៅ ក្បែរមើលថែអ្នកមីងនិងផ្ដល់កម្លាំងចិត្តឲ្យតូចនិងអ្នកមីងយើងនឹងមានវិធីសាស្ត្រផ្សេងទៀតហើយក៏កុំបារម្ភច្រើនពេកអីធ្វើចិត្តឲ្យតិចសិនទៅណាយ៉ាងណាចាំមើលស្ថានភាពតាមក្រោយទៀតខ្ញុំនឹងឲ្យកម្លាំងចិត្តតូច អ្នកមីងគាត់មិនអីទេ ម៉ែម៉ែឈឺកូនតូចអីម៉ែអូយបាត់ឡូវហើយម៉ែកូនតូចតិចតិចបាត់ឈឺហើយតែបើម៉ែចង់បាត់ឈឺតើតើម៉ែធ្វើតាមខ្ញុំណា តំតិចណាម៉ែបងម៉ែចង់បាត់ឈឺម៉ែត្រូវទៅរមមួយខ្ញុំណាអូខេរមមកអូខេតាឆ្នាំអូន16សូមស្រឡាញ់សូមស្រឡាញ់មានព្រួយឡើយណាជីវិតលោកកែអូឥឡូវម៉ែម៉ែម៉ែរមអើយចាំចាំខ្ញុំព្រាម៉ែរមណាអូខេ1 2 3 ឆ្នាំអ16សូមស្រឡាញ់សូមស្រឡាញ់ឆ្នាំអ16សូមស្រឡាញ់សូមស្រឡាញ់មានព្រួយឡើយណាដែរម៉ែបាត់ឈឺនៅអូយម៉ែម៉ែម៉ែនៅឈឺនៅឈឺហ៎ឥឡូវបងម៉ែចង់បាត់ឈឺម៉ែត្រូវទៅហួមឲ្យសុបាយណាអូខេអូខេតោះ1 2 3 ឆ្នាំអូន16សូមស្រឡាញ់សូមស្រឡាញ់ឆ្នាំអូន16សូមស្រឡាញ់សូមស្រឡាញ់សុខមានព្រួយឡើយណាអូយម៉ែសោចទេម៉ែសបាយម៉ែសបាយអត់អូយម៉ាក់ម៉ាក់ម៉ាក់ម៉ាក់ម៉ាក់សបាយចន្តែនៅនៅឈឺឈឺឈឺតិចពេកម៉ែត្រូវតោះរំបើម៉ែអត់រំទេអត់បាត់ឈឺណាត្រូវតោះរំណាអូខេអូខេណាអូខេតោះ ឆ្នាំអូន15សូមស្រឡាញ់សូមស្រឡាញ់ឆ្នាំអូន15សូមស្រឡាញ់សូមស្រឡាញ់គ្មានព្រួយឡើយណាមិនដឹងហើយមិនដឹងអត់ជួបខ្លះនៅមកនៅតិចតិចឥឡូវចេះបើម៉ែអត់ព្រមរំទេ អត់បាត់ឈឺទេម៉ែជឿកូនណា ត្រូវតោះរំហើយត្រូវតែឈៀងតាមកូនអូខេតោះណាំអូន15មួយសូមស្រឡាញ់សូមស្រឡាញ់ណាំអូន15មួយសូមស្រឡាញ់សូមស្រឡាញ់មានព្រួយឡើយណាជីវិតតបការប្រព្រឹត្តត្រអូបសាយកញ្ញាមកជឿខ្ញុំអត់ខ្ញុំគិតថា នឹងបាត់ឈឺនឹងបាត់ឈឺហើយត្រូវតែសុបាយហើយតិចទៀតជីហើយណាម៉ែណាពេលម៉ែញញឹមបានស្អាតណាម៉ែស្អាតតោះឥឡូវយើងលេងនឹងចាប់អញ្ចឹងហ៎អូខេដឹកនឹងចាប់តែម៉ែរត់មុនណាម៉ែរត់ណាចាំពួកកូនដេញចាប់ម៉ែអញ្ចឹងអញ្ចឹងម៉ែម៉ែរត់ណាបាទអូខេចាំម៉ែរត់រត់តើហើយ តូចមកមកមកបលៃម៉ែស្នាម៉ែម៉ែរត់មកដល់ទេអូបងតូចបងតូចរត់លឿនទៀតហើយកុំទុកកុំទុករត់យឺតយឺតណាតបតបណាទៅអុយ3យក កូនតូចកូនតូចលែងខូចគេ នតូចគុតកន្ទូចធ្វើការទៅណាម៉ែម៉ែម៉ែម៉ែនៅមើលកន្ទូចធ្វើការអត់អត់អីទេណាបាទម៉ែអាឡូអាឡូជំរាបសួរលោកនាយក បាទខ្ញុំរៀបចំការងារមួយនេះលោកលោកយោបាទម៉ែអឺខ្ញុំមានការងារបន្ទាន់ត្រូវប្រជុំមួយនាយកអញ្ចឹងម៉ែនៅចាំខ្ញុំនៅនឹងសិនណាទោះបីជាមានការអីក៏ម៉ែត្រូវនៅនឹងដែរអូទៅទៅទៅទៅចូលណាកូនតូច និយាយចឹងតូចមាន ការប្រជុំត្រូវទេអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាកូជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែអឺ ខ្ញុំមានការងារបន្ទាន់ត្រូវប្រជុំមួយនាយកអញ្ចឹងម៉ែនៅចាំខ្ញុំនៅនឹងសិនណាទោះបីជាមានការអីក៏ម៉ែត្រូវនៅនឹងដែរអូទៅទៅទៅទៅចូលណាកូនតូចតូចនិយាយចឹងតូចមានការប្រជុំត្រូវទេបាទត្រូវហើយ ចឹងតូចអាចទុកឲ្យអ្នកមីងនៅមួយខ្ញុំសិនបានណាព្រោះឯកសារទាំងអស់ហ្នឹងគឺខ្ញុំបានប្រកួតឲ្យលោកយូរហើយអស់ហើយអឺតែខ្ញុំគិតថាដូចជារំខានលាក់ពេកទេដឹងកុំឲ្យប៉ះពាល់ទៅដល់ការងារលាក់ណាអូយប៉ះពាល់អីទៅតូចមនុស្សចាស់សោះហ្នឹងណាខ្ញុំអាចមើលបានតាប្រសាជិញទៅឲ្យគាត់នៅម្នាក់ឯងទៅខ្ញុំប្រាប់ថាខ្ញុំមើលបានខ្ញុំមើលបានហើយកុំបារម្ភច្រើនពេកអីទៅប្រជុំចាស់ណា អញ្ចឹងខ្ញុំផ្ញើម៉ែនៅជាមួយលក្ខសិនណាចាម៉ែកូនទៅប្រជុំណាទៅទៅទៅចុះណាកូនតូចក្មួយស្រី ក្មួយស្រីស្អាតស្អាតហើយចិត្តចិត្តល្អទៀត មីងមីងមីងអត់ឃ្លានទេមីងមីងមីងហូបឆ្អែតហើយ មុនមុននេះកូនកូនតូចបញ្ចុកមីងហើយអូអញ្ចឹងអ្នកមីងអាចទៅអង្គុយខាងនោះសិនណាហើយចាំពេលតូចត្រឡប់មកវិញចាំមកអង្គុយខាងនេះវិញណោះចាចាបានបានក្មួយស្រីស្អាតស្អាតហើយចិត្តល្អនៅ នៅនិយាយលេងជាមួយនឹងមីងអញ្ចឹងមីងមិនអប់សុកទេ មួយក្មួយមួយលាក់មីងមីងមីងមីងសុំអានសិភៅនេះបន្តិចណារៀនរៀនរៀនអានអសរសិនពេលពេលពេលដែលចេះចេះចេះអាន អាចអាចនឹងជួយកូនកូនតូចបានរៀនរៀនអានសិនចកចកចកចកដាក់ស្រៈអូអឺ អសរច្រើនអញ្ចឹងអានអានអានយ៉ាងម៉េចទៅអត់អត់ចេះអានទេ Hmm. ពលៈអាមីងមីងមីងមីងនោមដាក់សម្ពុតហើយស្លាប់ហើយស្អីហ្នឹងបាត់តលាមហ៎កុំកុំកុំមីងមីងមីងសំទនណាកុំកុំកុំកុំខឹងអីណាក្មួយលាក់ណា ចាំចាំចាំមីងជូតឲ្យខ្លួនឯងមីងឯងនៅស្ងៀមមើលចាំខ្ញុំឲ្យអ្នកអនាម័យមកជូតឲ្យមីងមីងសំទនណា កុំកុំខឹងនឹងមីងអី មានរឿងអីកកូនតូចអាម៉ែម៉ែម៉ែសុំតួម៉ែម៉ែម៉ែម៉ែនោមដាក់សម្ពុតកូនកូនតូចកំខឹងនឹងម៉ែអីណាម៉ែម៉ែម៉ែអត់ចង់នោមទេតែ តែម៉ែទប់អត់បានកូនតូចកំខឹងនឹងម៉ែអីណាអឺទុកឲ្យខ្ញុំមកជាអ្នកជូនគាត់ទៅបន្ទប់ទឹកវិញព្រោះខ្ញុំស្រីដូចគ្នាស្រួលលាងសម្អាតឲ្យគាត់អឺ តែខ្ញុំថាថាអីនេះតូចណាទុកមកស្អាតឲ្យខ្ញុំមើលអញ្ចឹងខ្ញុំត្រូវតែមើលគាត់ទៅ ថាវាឃើញហើយខ្ញុំអត់សរសើរមិនបានពីរឿងថ្ងៃមុនណាហើយមិននឹកស្មានថាក្មេងម្នាក់នោះ នៅជិតខាងយើងសោះឃើញផ្ទាល់នឹងប្រទេសពីថ្ងៃមុននេះបានដឹងថាសម្បត្តិជាបរិសរបស់គេនោះគឺមាន លក្ខណៈគ្រប់គ្រាន់អត់មានខ្វះទេហើយមួយទៀតអតចរិតពាក្យសម្ដីថ្លៃថ្នូរសមជាមានអ្នកអប់រំណែនាំបានច្រើន វីណាពួកវាឯងមានគិតដូចខ្ញុំដែរទេតែគិតយ៉ាងម៉េចទៅអឺពីថ្ងៃមុនណាគេបាននិយាយថាគេនាំម៉ែគេមកកាក់កៅអាវតើពួកវាឯងមានអារម្មណ៍បែបណាទៅអូថ្ងៃមុនហ្នឹងហ៎ដូចជាចាប់អារម្មណ៍ដែរអឺស្ត្រីម្នាក់នោះគឺជាអត់សូវដឹងអីណាកុំទៅគិតអីច្រើន ព្រោះថាគេជាមនុស្សដែលមានមុខមាត់មានសណ្ដាប់ចិត្តល្អវាមិនអាចមានម្ដាយគេបែបនឹងនោះទេនេះប្រហែលជាគេនេះពឹងអ្នកចិត្តខាងដើម្បីយកមកកាត់កៅអៅហើយប្រាប់យើងថាជាម៉ែរបស់គេទៅហើយយើងធ្វើមិនដឹងទៅហើយដូចជាសំហេតុផលដែរតែតាមមើលទៅគេប្រហែលជាមិនទាន់មានគូសកលទេពុកម៉ែនិយាយដល់ណាហើយ 4 5ថ្ងៃសរសើរគេអត់ឈប់អត់ឈរតាំងពីព្រឹកអស់ល្ងាចល្ងាចដល់ព្រឹកអាម៉ោងបាយក៏សរសើរគេដែរគេអត់ចេះហត់ទេអីសម្រាប់ខ្លះទៅហើយវាស្អីឯងគ្រាន់តែម៉ែនេះសរសើរគេផងបានទេអីគេណាវាគ្រាន់ជាងឯងហើយមិនចង់ឲ្យម៉ែនេះទៅសរសើរអាពួកស៊ីផឹកកាប់ចាក់គ្នាហ្នឹងអីអឺឯងនេះ Thank you. ផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភីវិករីនិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាក៏ជុលឥឡូវនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនហើយវាស្អីឯងគ្រាន់តែម៉ែនេះសរសើរគេផងបានទេអី គេណាវាក្រន់ជាងឯងហើយមិនចង់ឲ្យម៉ែនេះទៅកសើអាពួកស៊ីផឹកកាប់ចាក់គ្នាហ្នឹងអីអឺឯងនេះកូនមិនក៏ញ៉ាំបាយទៅមកសួរខ្លួនណាមានអីណាពុកញ៉ាំទៅ បើប្រហែលថ្ងៃនេះឯងកើតអីម៉ែមើលតែឯងដូចជាមិនសប្បាយចិត្តសោះមិនមានគេកាត់ខោអាវឲ្យមិនទាន់ឲ្យលុយមែនទេកូន មានណាម៉ែឯងកុហកបងមិនដែលឃើញឯងអញ្ចឹងទេពុកម៉ែកូនសុំទៅសម្រាប់មុនណាណា ខ្ញុំសុំទោសណាដែលមកបានប្រាប់មុនអត់អីទេបងមកយកកាអាដែលកាត់ហើយមែនបាទប៉ុន្មានទេអញ្ចឹងបងចាំផ្លែតណាចាំខ្ញុំទៅស្រកថងហើយ នាងព្រះនាងកើតអីមែនទេបងសួរណាគេគឺខ្ញុំសួរណានាងហ្នឹងឯងខ្ញុំខ្ញុំអត់អីទេខ្ញុំអត់អីបាយចាំផ្លិតទេខ្ញុំទៅជ្រោះឲ្យលើឯងតែខ្ញុំមានអារម្មណ៍ថាណានាងដូចជាស្ងល់ស្ងាត់ខុសពីធម្មតាណានាងមានរឿងអីមែនណាអត់ទេខ្ញុំអត់មានរឿងអីណា កូនកូនតូចអាម៉ែម៉ែបានបានក្អែកថ្មីពាក់ហើយណោះអឺទាំងអស់នឹងអស់មែនអស់100,000ចាចាំខ្ញុំអ្នកចាញ់ខ្ញុំតាមចាំបាច់ទេចាំខ្ញុំជាអ្នកចាញ់វិញណាអឺអត់អីទុកឲ្យខ្ញុំចាញ់ឲ្យអ្នកមីងទុកថាចាញ់ឲ្យមនុស្សសំខាន់ដូចជាម្ដាយខ្ញុំណាតូច government นี่เลย ក្មួយលែយកយកអីមកហ្នឹងអាខ្ញុំយកផ្លែឈើដែលអ្នកមីងចូលចិត្តឲ្យអ្នកមីងពិសាហ្នឹងណាឥឡូវនេះខ្ញុំចិត្តវាហើយហីអូអូអញ្ចឹង អញ្ចឹងហូបហូបជាមួយ គ្នាណោះខ្ញុំប្រហែលជាហូបទេដោយសារខ្ញុំចង់ទៅជួយតូចធ្វើមហូបហើយនឹងខាកាអាវដើម្បីឲ្យ អ្នកមីងឆាប់មកពិសាកុំឲ្យអ្នកមីងឃ្លានអូយមីងមីងអត់ទាន់ឃ្លានទេ ហើយហើយមីងមីងអត់អត់អត់ធ្លាប់ហូបម្នាក់ឯងទេ ហូបហូបពីរនាក់ទៅណហូបហូបពីរនាក់បានឆ្ងាញ់អញ្ចឹងក៏បានដែរមីងអឺក្មួយលែអាអានេះអានេះគេគេហៅអីទៅអាមីមីមីអត់ស្គាល់ទេហើយហើយគេហូបយ៉ាងម៉េចទៅអាហ្នឹងគេហៅផ្លែសកានី មីងយកសមចាក់ហើយដាក់ចូលមាត់ទៅយកយកយកយកសមចាក់ចាក់ចាក់វាអូយហើយហើយវាអូវាមានអីក្របខ្មៅខ្មៅអូយមីងមីងអត់ហប់ទេមីងមីងមីងមីងខ្លាចឈ្មោះមែនណាអូអូ ក្មួយលែអាអានេះអានេះគេហៅផ្លែអីហ៎មិនមិនក៏ជាប់ជាប់គ្នាអញ្ចឹងវាវាវាជាបងប្អូនគ្នាមែនទេអត់ទេមីងអូអូហើយហើយគេហូបយ៉ាងម៉េចទៅហ៎ មីងណាបេះវាមួយមួយហើយដាក់ចូលមាត់ហើយទំពីហើយលេបចូលពោះទៅណាបេះបេះមួយមួយណោះអូមីងមីងបេះវាមួយមួយចឹងចឹងចឹងចឹងមីងហូបណាបេះបេះវាមួយមួយអូចឹងអឺអឺ អញ្ចឹងមីងហូបម្នាក់ឯងខ្ញុំទៅធ្វើម្ហូបមួយតូចណាមួយលាក់អាអុយអានេះអានេះវាជូរខ្លាំងណាស់មីងមីងអាចហូបជាមួយនឹងស្ករបានទេវាជូរណាអូយមីងញ៉ាំអត់បានទេបើញ៉ាំមកខុតជាមួយស្ករអាចនឹងពោលស្លាប់អូយធុញណាស្លាប់យ៉ាងម៉េចទៅហ៎គ្រាន់គ្រាន់តែហូបហ្នឹង នេះកុំបិសាតាមមនុស្សប្រុសម្នាក់ឯងកុំអីយើង កុំឈួតឈ្មោះដែរតែយើងទ្រាំលេងបាននេះអ្នកមីងអ្នកមីងញ៉ាំមិនណាចាឆ្ងាញ់ ស្រឡាញ់ពិតលឹងពីចិត្តតែមានក្តីខ្ញុំប្រាប់ឲ្យហ្នឹងកុំមកធ្វើចរិតឈួតដាក់ខ្ញុំនៅពេលដែលតូចនៅណាម៉ែលាលានេះទឹកនេះនេះទឹកម៉ាក់នេះអ្នកមានកាតអីអ្នកមានអាស្រួលខ្លួនណាអូឈប់សិនខ្ញុំមានរឿងចង់សួរខ្ញុំគ្មានអីឲ្យនាងសួរទេ ខ្ញុំសូមប្រាប់នាងណាខ្ញុំជាមួយនឹងតូចគឺស្រឡាញ់គ្នាហើយ